អឺអូខេសួស្តីអ្នកនរគ្នាហ្នឹងហើយហើយមួយរយៈនេះខ្ញុំមិនសូវជាបានចេញវីដេអូដែរដោយសារអឺមានបញ្ហាមួយចំនួនតាក់ទងទៅនឹង server របស់ CX ហ្នឹងហើយខ្ញុំជឿថាអ្នកទាំងអស់គ្នាក៏មានអារម្មណ៍ធុញថប់ក្នុងការលេងដែរមួយរយៈក្រោយនេះដោយសារអីគេដោយសារយើងអាចចូលទៅក្នុងហ្គេមបានអឺឧទាហរណ៍ជាក់ស្ដែងដូចជាបែបនេះខ្ញុំចូលមើលអឺរហូតដល់ថ្ងៃហ្នឹងហើយក៏ខ្ញុំនៅតែពិបាកចូលដែរហើយអ្នកខ្លះណាគាត់បានព្យាយាមចូលការពីព្រឹកហ្នឹងក៏អាចចូលលេងបានរហូតដល់ពេលថ្ងៃហ្នឹងឬក៏ដល់ពេលយប់ តែដល់ពេលដែលគាត់បាត់ទៅពេលថ្ងៃឡើងគឺពិបាកចូលខ្លាំងមែនទែនហើយមិនថាថ្ងៃធ្វើការឬក៏ថ្ងៃដែលក្រុមហ៊ុនសុបាយគាត់សម្រាកទេបើថ្ងៃសម្រាកកាន់តែវេទនាហ្នឹងតែដល់ពេលថ្ងៃគាត់ធ្វើការហ្នឹងគឺនៅតែចូលឱកាសដូចគ្នាហើយអ្នកដែលគាត់អាចចូលបានថាជាគាត់ព្យាយាមបុក server រៀងខ្លាំងតិចបើគាត់ចូលរួចណាហ្នឹងជាមួយចូលមើលអូខេពេលយើងចូលចេញមក searching បែបនេះនេះ search បែបហ្នឹងរហូតនិយាយទៅទៅបីចុចបែបណាក៏វានៅតែ search បែបហ្នឹងណានិយាយទៅគឺគឺវាអត់ចូលទៅក្នុងហ្គេមហ្មងណា ហើយបើយើងក៏លេចតែមើលសបាយវិញគឺក្នុងពេករបស់សបាយ ជាទូទៅគឺអឺគាត់តែងតែដាក់ថាអីគេអឺពេញខ្ញុំវាយសបាយជា x2 យើងចូលទៅមើលក្នុងពេកហ្នឹងទៅហ្នឹងហើយហើយ group នេះពេកអូខេនេះពេកអូខេយើងអាចមើលបានគឺ server back online server maintenance server back online server maintenance អញ្ចឹងពេលបច្ចុប្បន្ននេះគឺសบายអត់មានអីក្រៅពីផុសក្រៅពី server maintenance server maintenance ទេហើយខ្ញុំអត់ទាន់ដឹងថាគាត់មានវិធីសាយក្នុងការគ្រប់គ្រង server ទេតែពេលបច្ចុប្បន្ននេះពី player មួយទៅ player មួយកាន់តែអស់អារម្មណ៍លេងហើយដោយសារគេតកតូននឹងការអ្នកដែលគាត់ដែល code server គាត់ហ្នឹងណាហ្នឹងហើយហើយក៏មានមតិបងប្អូនយើងមួយចំនួនដែលគាត់ជា player ដូចគ្នាហ្នឹងហើយខ្ញុំមិនថាខាងណាទេណាហ្នឹងតែយើងអាចចូលទៅមើលបាន ដែលគាត់ព្យាយាមចោតប្រកាន់នេះអានេះគួនអ៊ីហ្នឹងហើយដែលមានការឆាតឆ្លងឆ្លៃក្នុង World J គ្នាពេញហ្នឹងទៅហ្នឹងហើយប៉ុន្តែខ្ញុំចង់និយាយថាបែបនេះហើយខ្ញុំមិនកាន់ជាងខាងណាណាប៉ុន្តែអ្នកទាំងអស់គ្នាអាចពិចារណាមើលបានអ្វីដែលគាត់និយាយហើយខ្ញុំក៏មិនថាខាងណាអ្នកគោដែរព្រោះខ្ញុំក៏អត់ដឹងដែរអឺរឿងទី1យើងត្រូវគិតថាចេះគាត់អ្នករ៉ូស៊ីណាគាត់តែគាត់និយាយខ្ញុំមើលទៅរឿងត្រូវដែរគាត់អ្នករ៉ូស៊ីចុះហេតុអីគាត់តកោក្រុងបៃជីងកន្លែងគាត់រ៉ូស៊ីកុំឲ្យចូលរួច ព្រោះលុយគាត់ចេះទៅច្រើនដែរតែគាត់ដឹងកូនអ៊ីកន្លែងសອບគាត់រៀងធំហ្នឹងហើយគាត់គាត់រោស៊ីរៀងច្រើនអញ្ចឹងណាតែពេលអញ្ចឹងអឺគាត់មិនអាចតកោកន្លែងតែគាត់រោស៊ីបានទេលើទីមួយអ្នកកោគិតហើយអ្នកខ្លះគាត់ថាអូខេខ្ញុំខ្ញុំនិយាយចំឈ្មោះហ្មងទៅអឺអាចអ្នកខ្លះគាត់ថាអូប្រូឡុងហើយប្រូឡុងក៏គាត់អេរ៉ូស៊ីដែរហេតុអីក៏គាត់ត្រូវកោ server តែបើគាត់កោ ពី player មួយទៅ player មួយឧទាហរណ៍កូនអ្នករ៉ូស៊ីមួយទៅអ្នករ៉ូស៊ីមួយអាហ្នឹងខ្ញុំមិនថាទេព្រោះអាហ្នឹងតិចគេគេរ៉ូស៊ីប៉ុន្តែបើរឿង goal server ឲ្យអត់ទាំងអស់គ្នាមកអានេះខ្ញុំគិតថាមិនអាចទេព្រោះពាក្យភាគច្រើនពួកគាត់គឺគឺអ្នករ៉ូស៊ីរឿងធំធំនៅក្នុងជែកដែរដល់ពេលចឹងបើគាត់គោចឹងគឺដាច់បាយទាំងអស់គ្នាខ្ញុំខ្ញុំមិនជឿថាពួកគាត់ដែលគោ server ទេហ្នឹងហើយហើយមួយទៀតគឺអូប៉ាអូប៉ានេះគាត់ដឹងហើយគាត់នៅស្រុកគេចឹងណាប៉ុន្តែសួរគាត់គោ server អត់ គាត់ក៏ជាអ្នករោស៊ីដែរខ្ញុំជឿថាផាច់តែគាត់ក៏មិនមែនជាអ្នកកោ server ដែរហើយនៅពេលបច្ចុប្បន្ននេះ3អ្នកហ្នឹងចង់និយាយថាខ្ញុំមិនមិនទៅខាងណាណាចង់និយាយថាអឺពលរបៀបដែលយើងលេចលេចលឺមកអ្នកខ្លះថាអប៉ាអ្នកខ្លះណាថាគូនអ៊ីអ្នកខ្លះថាប្រូឡុងប៉ុន្តែខ្ញុំគិតថា3អ្នកហ្នឹងមិនមែនទេអាចមានអ្នកផ្សេងគាត់កោតែគាត់សង្ងំហើយយើងណាស់ឆ្លោះគ្នាប៉ាណាប៉ាណៃហើយអ្នកទាំងអស់គេត្រូវដឹងប្រមាថាអ្នករ៉ូស៊ីគេមិនកោបិទផ្លូវខ្លួនឯងទេហ្នឹងហើយណាគេមិនកោបិទ server ខ្លួនឯងឲ្យ ខ្លួនឯងរត់បានទេប្រពន្ធគាត់មិនរោបជាបានតិចទេព្រោះអ្នកគាត់ដែលលក់អាយធីមគាត់ចំណេញច្រើនណាហ្នឹងឯងអត់ដូចខ្ញុំទេលក់មួយហេរ៉ូចំណេញ2 3ដុល្លារហ្នឹងបានសេវាពីគ្នាយើងតែប៉ុណ្្នឹងទេហ្នឹងឯងហើយរហូតដល់ពេលបច្ចុប្បន្ននេះ server នៅជាប់រួចហើយសួរខាតពីណាគេខាតទាំងគាត់និយាយ3អ្នកគាត់ហ្នឹងគឺសិនអ្នករ៉ូក្នុងហ្នឹងឯងអញ្ចឹងខាតទាំងអស់តែគ្នាហ្នឹងឯងអញ្ចឹងខ្ញុំជឿថា3អ្នកហ្នឹងមិនមែនទេប្រហែលជាអាចមានអ្នកផ្សេងប៉ុន្តែគាត់ថាយើងអត់ដឹងថាពីណាអញ្ចឹងណាប៉ុន្តែគាត់ថាព័ត៌មានមក អអ្វីដែលខ្ញុំស្គាល់គេរៀងច្រើននៅក្នុងហ្គេមហ្នឹងគេក៏ប្រាប់មកខ្ញុំគេថាអូខេអ្នកនេះអ្នកនោះខ្ញុំអត់ជឿទេនិយាយទៅព្រោះខ្ញុំមិនអាចជឿខាងណាបានទេក្រៅពី GM គ្មានណាដឹងទេប៉ុន្តែសួរ GM ក៏ take action លើរឿងហ្នឹងអត់រហូតដល់ពេលបច្ចុប្បន្ន GM គ្មានការ take action ទៅលើអ្នកដែលគាត់កោ server ហ្នឹងឯងណាហ្នឹងឯងហើយអ្នកខ្លះណាគាត់បន្ទោសដែរទៅលើ server អ្នកកាន់ server private កាន់ server អីអាហ្នឹងខ្ញុំក៏អត់ច្បាស់ដែរថាពីណាដែរហើយអ្នកខ្លះណាគាត់បន្ទោសទៅលើអីគេអឺអីគេបងអឺ នេះហ៎រ៉ូមីអូដែលគាត់ copy ឲ្យធីមដល់ទៅជិញហ្នឹងហើយតែគាត់ណាគាត់ថាគាត់អ្នកកោប៉ុន្តែខ្ញុំគិតទៅមើលគាត់រៀងមនុស្សធម៌ច្រើនតែអ្វីដែលខ្ញុំព្រោះខ្ញុំមាន friend មួយគាត់ដែរអញ្ចឹងណាហើយខ្ញុំឃើញគាត់តែជួយគេជួយឯងខ្ញុំគិតថាប្រហែលជាមិនអាចទេហើយរហូតដល់ពេលបច្ចុប្បន្ននេះខ្ញុំចង់កញ្ញាញ់គ្រូអារឿងចូលក្នុងហ្គេមអត់កើតផុស hero លក់ឲ្យគេក៏ផុសមិនកើតណានៅពេលតែទិញលក់ hero ហើយឲ្យគេចូលទៅឆែក hero មើលក៏ឆែកមិនកើតចឹងខ្ញុំអូកញ្ញាញ់គ្រូហ្មង ប៉ុន្តែมันជាបញ្ហាឯងព្រោះជាទូទៅអឺអឺអឺចង់និយាយថាយើងទិញយើងអាចឆែកមើល hero ក្នុងនឹងបានតែឈ្មោះ hero ឈ្មោះអីគេប៉ុន្តែគាត់ថាពិបាកថាមើល item តែប៉ុណ្្នឹងឯងណាហើយចំពោះអ្នកដែលគាត់ call server អឺតាមពិតគាត់មិនមែន call គេឈប់លេងទេគាត់មិនមែន call ដោយសារខឹងពីអ្នកនេះទៅ call អ្នកនោះទេណាគាត់អាច call មានថា call វល់ហ្មងអាន អានឲ្យស្វាយស្វាយបិទទ្វីហ្មងឬមួយថាអាចគោគោឲ្យស្វាយដាក់ GM មកថ្មីដើម្បីរោអ្នកដែលថាគាត់មាន resolution ល្អសម្រាប់យើងអញ្ចឹងណាហ្នឹងអាចអាចគាត់គិតមកអញ្ចឹងវិញប៉ុន្តែខាងណាគាត់គោឲ្យគោអត់លេងទាំងអស់គ្នាហ្មងហ្នឹងហើយហើយខ្ញុំអត់តាមព្យាយាមបើកទៅ server ផ្សេងផ្សេងដែរតើ server ក្រៅពីនគរសន្តិភាពមួយនេះតើនគរដូចលងវេនគររីបើកចូលអត់ណាខ្ញុំក៏អត់ទាន់ដឹងដែរប៉ុន្តែពេលបច្ចុប្បន្ននេះដោយសារយើងមកលេងផ្ដោតលើនគររីយើងនគរសន្តិភាពរៀងច្រើន ចឹងខ្ញុំព្យាយាមបើកនៅនឹងភាគច្រើនគឺអត់ចូលទេហ្នឹងហើយហើយ hero ដែលផោលក់ចាប់ដើមផោលក់រៀងច្រើនដែរប៉ុន្តែគាត់ថានគរសន្តិភាពនៅតែមានអ្នកគាត់លេងល្បែង6រៀងច្រើនហ្នឹងហើយពេលបច្ចុប្បន្ននេះគឺលេងល្បែង6រៀងច្រើនហើយនេះគឺជាអ្វីដែលគាត់តែនិយាយកាក server មកពីវាមកពីគេវៀតណាមមកគ្មានគ្មានអីល្អទេចង់ឲ្យគេទៅលេងអានេះគឺកំណត់របស់ player មួយមួយអញ្ចឹងណានឹងអានេះកូឌីគាត់បកស្រាយអញ្ចឹងទៅហើយក៏មានអូប៉ាវីដេអូអូប៉ាចេញមកពី3វីដេអូអញ្ចឹងទៅ នេះជាវីដេអូរបស់អប៉ាអញ្ចឹងដូចខ្ញុំប្រាប់អញ្ចឹងខ្ញុំមិនកាន់ជើង អ្នកណាទេប៉ុន្តែខ្ញុំគិតថាអ្នកដែលគាត់រោស៊ីភាគច្រើនគាត់បាត់ផ្លូវខ្លួនឯងទេហ្នឹងហើយគាត់អ្នកគាត់រោស៊ីធំធំណាហើយដូចអ្នកគាត់បានដឹងហើយពេលបច្ចុប្បន្នអ្នករោស៊ី item ធំធំមានតែ2 3អ្នកទេនៅហ្នឹងអូអូខេនេះលោក SM នេះរឿងរឿងរាវគាត់អឺឌឺដងគ្នាទៅវិញទៅមកអញ្ចឹងទៅហ្នឹងហើយអូខេដំណោះស្រាយមានតែ GM ហើយបើយើងនិយាយម៉ាត់ទៅណា ហើយយើងជា player បានតែនិយាយហ្នឹងហើយនិយាយហើយឲ្យវារឿងធូរទ្រង់ទៅប៉ុន្តែអ្នកដែលគាត់ fix មានតែ GM ឯងហើយបើសិនជាករណីខ្ញុំគិតថាចេះណាបើសិនជាករណី server CX2 នេះគាត់មាន license ណាខ្ញុំគិតថា ប្រហែលជាគេកោសវត្តកើតទេអានេះមកពី port license ឬក៏មិនហ្នឹងណាហ្នឹងហើយបានគេកោសវត្តលេងខាត់ខ្ញុំចាំបានកាលពីសេរីឆ្នាំ2014 2015ចេះលេងសប្បាយមែនតើអឺវ័យគ្នាមួយពួកចិនលេងសប្បាយតែពីចិន ខ្មែរយើងវាយដាច់ចេះចិនហើយភាសាចិនអាចធ្វើវារៀងខ្លាំងយើងបុករៀងខ្លាំងជាងអញ្ចឹងណាហ្នឹងហើយហើយវាយដដើមត្រង់ CD នៅសារអាទិត្យអីហ្នឹងតែប៉ិតអា event យ៉ាងចឹងគួរតែមានប៉ុន្តែ GM ក៏ធ្វើការបិទគឺបិទជាលក្ខណៈ permanent តែម្ដងហ្នឹងហើយហើយសង្ឃឹមថា GM នឹងមានដំណោះស្រាយណាមួយល្អឲ្យ player បានលេងសុខស្រួលបន្តិចហ្នឹងហើយកុំឲ្យតែ player គាត់ចាស់លុយទៅទាំងពាន់ទាំងពាន់ហើយដល់ពេលចង់បញ្ចប់ទៅជាលេងហ្គេមអត់កើតហ្នឹងហើយអូខេអញ្ចឹងចំពោះវីដេអូ មានប៉ុណ្្នឹងអ្នកទាំងអស់គ្នាអាចធ្វើការរីខមមិនក្រោមវីដេអូខ្ញុំបានណាមិនប្រកាន់ទេក៏មកឌឺដងក្នុងវីដេអូនឹងបានហ្នឹងហើយអាចរីខមមិនបានអូខេអរគុណបាយបាយ